ស្តីកូនកូនទាំងអស់គ្នាតោះថ្ងៃនេះយើងរៀនមេរៀនទី2ក្នុងមេរៀននេះតម្រូវឲ្យយើងរៀន3ម៉ោងណា3ម៉ោងសិក្សាអញ្ចឹងកូនត្រូវរៀនស្ដាប់ឲ្យដឹងអានថាម៉េចបន្ទាប់មកកូនអានតាមបន្ទាប់មកកូនត្រូវហាត់អានខ្លួនឯងយ៉ាងហោចណាស់3ដងដើម្បីឲ្យគាត់ណាចាំមាត់ចាំអក្សរគាត់ណាអានខ្លួនឯងបានអញ្ចឹងកូនចាំណាតោះអញ្ចឹងម៉ោងសិក្សាទី1 មេរៀននេះគឺមេរៀនទី2រំលើកភ្ជួញជាអ្នកសំស្រាក់អញ្ចឹងម៉ោងទី1លោកគ្រូរៀននឹងវងបាទប៉ុណ្ណេះអញ្ចឹងកូនត្រូវស្ដាប់កខចឆដថណតថអឺគូអសាសម័យកខចឆដថណតថបផសហលអអកូនបានស្ដាប់រួចហើយកូនណា តាមពិតទៅយើងរំលឹកឡើងវិញពីថ្នាក់ទី1ទេអញ្ចឹងកូនឃើញថាជួយអ្នកយើងយករំលឹកនេះអញ្ចឹងពួកវាជាពួកអីបាទគឺជាពួកកុំមើលកខបាទពួកអត្រឹមត្រូវណាអញ្ចឹងយើងហាត់រំលឹកពួកអអញ្ចឹងកូនកូនអានតាមលោកគ្រូកខចឆដថណតថបអឺសំតោគ្រូច្រឡំទៀតហើយដថណ តថបផសហឡអបាទលោកគ្រូជាយិនអង្គគុណអានតាមក្បាលពីរបស់វាណាក្រុមពួកវានេះវគ្គកវគ្គចវគ្គដវគ្គតវគ្គបនេះវគ្គអឺតើបើជាអើយសេះវគ្គពីវគ្គទៅសេះវគ្គតើកូនចឹងគូស្ដាប់លោកគ្រូណាលោកគ្រូនាំកូនប្រកបឡើងវិញកអស់កខអោខោចអស់ចោឆអៅឆៅ ដអេដេនឹងរោដេតអោតោតអឺទឿថអាថាបអី3បអោបោផអោផោសអេសេះហអាហើនឹងរោហើហអោហោលអូឡូអអ៊ំអ៊ំតាអញ្ចឹងកូនស្ដាប់ម្ដងទៀតកូនណាស្ដាប់លើកហ្នឹងកូនអានតាមលោកគ្រូ កអកោខអោខោចអោចប់ឆអៅឆៅដអេដេនឹងរដេតអោតោតអឺទឺថអាថាបអី3បអោបោផអោផោសអេសេហអាហានឹងរហើហហអោហឡអូឡូ អអ៊ំអ៊ំតោះកូនអានខ្លួនឯងកូនណា គុណច្រើនអញ្ចឹងកូនត្រូវហាត់ឡើងវិញចំនួន3ដងតិចណាដើម្បីឲ្យកូនចេះចេះចាំនៅក្នុងម៉ោងហ្នឹងតោះឥឡូវកូនសាអានដោយមិនបាច់ប្រប្រកបគាត់ណាឥឡូវគ្រូអានមុនចុះគាត់ណាគ្រូអានមុនអានដោយមិនប្រកបកោះខោចុះឆៅដេតោទឿថា3បោផុសសេះហើហោះ លោកអ៊ំតោះកូនស្អាខ្លួនឯងមើលបាទកូនអានត្រូវច្រើនណាកូនអរគុណច្រើនដែលបានខិតខំហាត់អាននៅក្នុងម៉ោងនេះជើងកូនតាមដានអ្នកនរគ្នាណាប្រឹងអ្នកនរគ្នាតើកូន ចឹងលោកគ្រូប្រកបឲ្យកូនស្ដាប់សិនកូនណាចឹងពាក្យនេះយើងអានថាកគូអក្សរកកអូគូនឹងរគូបាទចឹងគ្រូខ្លះគាត់អត់អានអក្សរទេគាត់អានកតម្ងគាត់អានកកអូគូរគូចឹងលោកគ្រូសូមអានឡើងវិញណាលោកគ្រូអានអក្សរពេលព្រោះអក្សរហ្នឹងវាមានសំឡេងខ្លួនវាណា កនិងស្រៈកប់តួអកនិងរកប៉ុន្តែយើងអត់ហៅច្រើនទេយើងហៅតែកតែម្ដងណាអក្សរកកអូគូនិងរគូតោះគុណថាមកសួស្ដីកូននេះគឺជាម៉ោងទី2ហើយលោកគ្រូសូមបន្ថែមម៉ោងទី3តែម្ដងជួបគ្នាឲ្យឲ្យចប់អញ្ចឹងលោកគ្រូសូមអានឲ្យកូនស្ដាប់ណាកូនណាកូនស្ដាប់ណាត្រង់ប្រាប់ស្ដាប់ឲ្យមែនតែនកគូខាសក chò chá đồng nám, chồng nấy tà khế bò bó đồng bầu cà phá sò xế sò xá hồ hái, cây lá á hạ chẳng côn xa ăn luôn ấy mới gốn គុណចាគូខ្លះនៅអត់ទាន់ច្បាស់ទេអញ្ចឹងកូនស្ដាប់លោកគ្រូហើយប្រកបតាមលោកគ្រូគាត់ណាយើងហាត់ប្រកបឡើងវិញកកអសកកអូកូនឹងរកូកកូគុណអានតោះលោកគ្រូខាកខអាខាអសកខាកតើគុណអាន cho cha cho nữa đó cho cho a cha cho cha đầm nam đồ âm đầm nọ âm nam đầm nam chồng nay cho âm chồng nọ ấy nay chồng nay ta khê tó a ta khó e khê ta khê bo bo á sọ bo bo nâng rau bo bo bo, đầm bay đỏ âm đầm bo ai bay đầm bay កាផាកអាកាកអាផាកាផាសសេសនឹងរសសអេសេរសេសសេសសាសនឹងរសសអាសារសាសសា hai hồ hù rau hù hồ ai hai hồ hai cây la có ấy cây lọ a la cây la a à ha a sạ pin tu hồ a à ha rau ha a à ha គុណច្រើនណាកូនណាឥឡូវកូនហាត់អាខ្លួនឯងម្ដងទៀតទាំងអស់គ្នាកូនណាចឹងដើម្បីឲ្យចេះចាំចំណាំបានច្បាស់លាស់កូនត្រូវហាត់ខ្លួនឯង3ដងបន្ថែមទៀតណាកូនណា ហើយនឹងហាត់សរសេរផងបាទដើម្បីឲ្យចេះចាំចំណាំទាំងសរសរសេរកូនមានពេល10នាទីដើម្បីកត់មេរៀនកូនណាកូនយើងចូលម៉ោងទី3អឺកូនហាត់អានបានច្រើនហើយចឹងកូនហិចច្រើនប្រកបជីអាចអានបានខ្លះហើយកូនខ្លះគឺអានបានទៅហើយចឹងកូនកូនព្យាយាមអានទាំងអស់គ្នាសិនមើល ពីអីកូនអានត្រូវច្រើនតើតោះឥឡូវអានតាមលោកគ្រូណាកុំឆៃចំនៃឆៅបាទតើកូនយើងប្រកបទាំងអស់គ្នាកអ៊ំកុំច្រអីឆៃច្រអ៊ំចំណអីនៃច្រអៅឆៅសញ្ញាខណ្ឌកុំឆៃចំនៃឆៅតើឥឡូវកូនសាកអានខ្លួនឯងសិនបាទឥឡូវអានជាមួយលោកគ្រូកូនណាមិញកូនអានខ្លួនឯង បងចំណានខំដេកខោតោះយើងហាត់ប្រកបទាំងអស់គ្នាគាត់ណាបងងើបងចអមចំណូអាណានណូណានខអមខំដោយដេរោដេខអោខោសញ្ញាខណ្ឌបងចំណានខំដេខោចាឥឡូវកូនសាក់ហាត់អានរបស់ទី3ខ្លួនឯងសិន បាទអរគុណឥឡូវយើងអានជាមួយលោកគ្រូចែអំសរសើរបបផាថាចេះថែដំណាំតោះហាត់អានជាមួយលោកគ្រូហាត់អានប្រកបជាមួយលោកគ្រូចៅឯចែអអាំអាំសរសសអាសារសើបបអ៊ុំបបបជើងផអាផាថអាថាចៅឯចេះថឯថែដអំដំណអំណាំសញ្ញាខណ្ឌចែអំសរសើរបបផាថាចេះថែដំណាំ អញ្ចឹងកូនមើលមើលតើលបាសកុំឆេយចំនៃឆៅមានប្រមាណពាក្យមានប្រមាណពាក្យកូនបាទអញ្ចឹងកុំមួយពាក្យឆៃមួយពាក្យចំណៃមួយពាក្យឆៅមួយពាក្យទាំងអស់1 2 3 4បាទ4ពាក្យណាកុំឆៃចំណៃឆៅតើកូនមើលលបាសអឺបងចំណានខំដេខោមានប្រមាណពាក្យដែរបាទបងចំណាន1 បាទខំ D ខំខំ1 D 1ខោ1ទៀតមែនទេទៅកូនអាចរាប់បងចំណានក៏បានដែរជាមួយពាក្យអូនណាបងមនុស្សម្នាក់អូនណាពាក្យហ្នឹងបងចំណានគឺយើងស្គាល់ម្នាក់ហើយពាក្យមួយក៏បានដែរអឺលំបាក់ខាងក្រោមមើលកូនចៃអាំមួយពាក្យសរសើរមួយពាក្យបុផាមួយពាក្យផាមួយពាក្យចេះមួយពាក្យថែមួយពាក្យដំណាំមួយពាក្យទៀតកូនណា តើកូនឥឡូវយើងមើលទៅខាងក្រោមកូនណាខាងក្រោមយើងឃើញរូបហើយបាទនេះគេហៅថាណាកូនហៅថាអីកូនបាទយើងមើលពីខាងក្រោមដកអាំដាមអញ្ចឹងពូមីងគាត់កំពុងដាំណាគាត់កាប់ដីគាត់ពូនស្មៅគាត់អីចឹងទៅហើយរូបនេះគឺបាទបងចំណានខំដេបាទខំដេខោខំដេខោដើម្បីប្រើប្រាស់ ប៉ះទៅឬក៏គាត់រកប្រាក់ចំណូលដោយសារគាត់ដេដេខោគាត់ជាជាងកាន់កាដេណាគាត់ណាបងចំណានខំដេខោដាំអញ្ចឹងកូនកុំភ្លេចហាត់អានឡើងវិញមកគាត់ណាហាត់អានឡើងវិញរហូតដល់ទៅ3ដងដើម្បីឲ្យចេះចាំអញ្ចឹងទេកូននឹងអានអត់អត់អត់ត្រូវទេគាត់អត់ចេញទេវាអត់ចាំមុនណាគាត់ណាគាត់ចឹងគាត់កូនកុំភ្លេចកត់មេរៀនផងណាណាកត់មេរៀនផងបាទកត់ឲ្យរៀបរយបានស្អាតបាទគាត់ណាជួបគ្នានៅវីដេអូក្រោយ